ភើយក្រោមដើមឈើមួយនៅក្នុងសាលាខ្ញុំអង្គុយលេងហ្គីតានឹងដល់រឿងកូនឡងកូនឡែងមួយនេះហើយដែលយើងអង្គុយរំលឹកមេរៀនប្រឡងមិនរួមឆ្នាំបងបង តែងអង្គុយទីនេះអាគីធ្លាប់ chia lấy con lấy